បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំបាទសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនានៅសកម្មភាពមួយចំនួនរបស់តារាចម្រៀងស្រីដែលកំពុងតែល្បីនិងផ្ទុះខ្លាំងមែនទែននៅលើបណ្ដាញសង្គមរបស់យើង គឺម្ចាស់បតក្រាស់បងកីឡាករឃើញថាបតនេះកំពុងតែល្បីល្បាញខ្លាំងមែនទែនបងប្អូនទៅដល់ទីណាក៏ឮតែបតនេះទៅដល់ទីណាក៏ឮតែគេច្រៀងបទចម្រៀងមួយនេះទៅដល់ទីណាក៏ឮតែគេចាក់បតនេះស្ដាប់ផងដែរបងប្អូនគឺថាពិតជាពិរោះមែនទែនចំណែកឯតារាចម្រៀងដែលជាម្ចាស់បតនេះផ្ទាល់វិញគឺថារូបសម្រស់វិញក៏ស្អាតមិនធម្មតាដែរបងប្អូនហើយខ្ញុំក៏សូមមកបង្ហាញ ញនៅសាវតាមួយចំនួនរបស់តារាចម្រៀងនេះផងដែរបងប្អូនគាត់មានឈ្មោះថាច័ន្ទសេរីវុធីគាត់មានវ័យ22ឆ្នាំទៅហើយបងប្អូនគាត់គឺជាបងប្អូនជីដូនមួយរបស់តារាចម្រៀងមួយរូបផងដែរគឺនាងគន្ធា ឃើញថាសពថ្ងៃនេះគាត់គឺជាតារាចម្រៀងនៅ ក្នុងផលិតកម្មរៀមផងដែរគាត់ថាគាត់បានចូលទៅក្នុងផលិតកម្មរៀមតាំងពីដើមឆ្នាំ2022មកម្លេះបងប្អូនហើយគាត់ក៏បានបកស្រាយបទចម្រៀងបានចំនួន4បទផងដែរហើយបន្តបន្តទៅទៀតនោះគាត់ក៏នឹងមានបទចម្រៀងថ្មីថ្មីដើម្បីចែកជូន fan fan របស់គាត់ផងដែរមកប៉ាត់ឈ្មោះច័ន្ទសេរីវុធីបងខាខ្ញុំអ្នករស់នៅក្នុងពេញនឹងហ្មងបងចាំបងអខ្ញុំចូលនៅក្នុងផលិតកម្មរៀមពីខែ ដូចជាក្នុងខែ3ខែ4ហ្មងក្នុងឆ្នាំហ្នឹងបើនិយាយជាបាត់ចេញហ្មងតាំងបាត់ក្រោយនេះដូចជា4បាត់ហ្មង ចាបងខ្ញុំហើយនឹងនាងកុនធាជាបងប្អូនជាដូនមួយគ្នាបងឃើញថាបត់ក្រាស់បងកីឡាករនេះមានអ្នកចុចចូលទស្សនាមានអ្នកចុចចូលស្ដាប់ប្រមាណជាង2លានដងទៅហើយបងប្អូននៅក្នុងគណនី TikTok របស់គាត់ផ្ទាល់ហើយតាមរយៈបត់នេះផងដែរគាត់បាននិយាយថាគឺគាត់បានបកស្រាយឡើងគឺដើម្បីអបអរសាទរទៅដល់បនអំទូកប្រពៃណីជាតិខ្មែរយើងខាងមុខនេះបងប្អូនចាបងចាបត់ដែលបងផ្ទូកក្រាស់បងកីឡាករចាបងបត់នឹងយើងនិយាយពាក់ព័ន្ធជាមួយបងបងកីឡាករអំទូកអញ្ចឹងណាបងយើងធ្វើពាក់ព័ន្ធជាមួយ 温度。 ហើយយើងរំលឹកទៅអតីតកាលបន្តិចបងប្អូនឃើញថាទម្រាំតែគាត់ជោគជ័យបានដល់សពថ្ងៃនេះគាត់បានពុះពៀឧបសគ្គច្រើនមែនទែនគាត់ថាកាលពីមុនគាត់ពិតជាមានការតស៊ូខ្លាំងមែនទែនដោយគាត់បានទៅច្រៀងតាមផាប់ផងដែរហើយគាត់ក៏តែងតែចូលរួមប្រកួតប្រឡងចម្រៀងនៅតាមកម្មវិធីប្រឡងចម្រៀងផ្សេងៗផងដែរឃើញថាជីវិតរបស់គាត់គឺពិតជាមានការតស៊ូមែនទែនហើយអ្វីដែលគាត់ចង់ចាំមិនភ្លេចនោះបងប្អូនគឺនៅពេលដែលគាត់មិនទាន់ល្បីល្បាញហើយគាត់គ្រាន់តែជាតារាចម្រៀងម្នាក់ដែលច្រៀងតាមផាប់ហើយគាត់គឺជាក្មេងស្រីត្រូវជិះម៉ូតូទៅច្រៀងតាមផាប់ ខាប់មកវិញម៉ោង10ម៉ោង11ម៉ោង12យប់អីជាដើមហើយមកវិញជួនកាលក៏មានម៉ូតូខូចតាមផ្លូវអីជាដើមជាហេតុធ្វើឲ្យគាត់មានភាពភ័យខ្លាចហើយគាត់មិនបោះបង់វានោះទេបងប្អូនគាត់នៅតែតស៊ូធ្វើយ៉ាងណាដើម្បីសម្រេចគោលបំណងរបស់ខ្លួនចង់មានឈ្មោះបោះសម្លេងនៅលើវិថីសិល្បៈផងដែរចាមុនខ្ញុំចូលប្រតិកម្មរៀមខ្ញុំជាអ្នកច្រៀងតាមផាប់ ខ្ញុំធ្លាប់បានចូលរួមប្រកួតនៅក្នុងកម្មវិធីប្រឡងតែអាចារ្យធ្លាប់ប្រឡងចម្រៀងដែរមកមុនដំបូងមុននឹងយើងបានមកដល់ថ្ងៃនេះធ្លាប់ដើរជ្រៀងតាមក៏ផាប់តាមអីយប់ជប់យូរត្មងដល់បានត្រឡប់មកផ្ទះអញ្ចឹងណាបងធ្លាប់និយាយទៅឲ្យតែខាងផ្នែកសិល្បៈតែឃើញមានគេប្រឡងមានអីហ្នឹងចង់ចង់ប្រឡងចង់មានឈ្មោះចង់មានអីចឹងហើយបបាក់ដែរបងស្អាតតែយើងស្រីហើយទៅជ្រៀងតាមផាប់ហើយផ្ទះយើងនៅឆ្ងាយខ្ញុំត្រូវជិះម៉ូតូ ម្នាក់ម្នាក់ឯងដល់យប់ម៉ោង11 12យប់អញ្ចឹងណាបងពេលខ្លះក៏វា មានហានិភ័យនឹងមានបញ្ហាតាមផ្លូវឯងចឹងធ្លាប់ជិះមកទៅខូចម៉ូតូម្នាក់ឯងដើរផ្លូវចឹងទៅហើយរឿងមួយទៀតបងប្អូនឃើញថានៅក្នុងគណនី TikTok របស់គាត់ក៏ធ្លាប់មានសកម្មភាពមួយចំនួនដែលគាត់បានចូលរួមសម្ដែងជាមួយនឹងក្រុមប្រេងដ៏ល្បីនៅក្នុងប្រទេសជាតិចក្រកម្ពុជារបស់យើងផងដែរគឺក្រុមប្រេងអាមានអាម៉ានអីជាដើមបងប្អូននោះហើយគាត់ក៏បាននិយាយថាគាត់បានចូលរួមសម្ដែងជាមួយនឹងក្រុម ប្រេងនោះកាលពីចំនួន2ឆ្នាំមុនអីជាដើមមិនមែនថ្មីថ្មីនេះទេបានន័យថាវីដេអូដែលកន្លងមកដែលគាត់ធ្លាប់បានសម្ដែងជាមួយនឹងអាមានអាម៉ាននោះគឺវីដេអូចាស់ចាស់នោះទេមិនមែនជាវីដេអូបច្ចុប្បន្នឡើយហើយបច្ចុប្បន្ននេះគាត់គឺជាតារាចម្រៀងនៅក្នុងផលិតកម្មរៀមផងដែរហើយក៏សូមជូនពរឲ្យគាត់កាន់តែមានភាពល្បីល្បាញឲ្យគាត់កាន់តែជោគជ័យនៅលើវិថីសិល្បៈផងដែរបងប្អូនហើយកុំភ្លេចគ្រប់គ្រងបទចម្រៀងថ្មីថ្មីរបស់គាត់ផងបងប្អូនអរគុណច្រើនបាយបាយ